ឈប់គិតថាគេស្រឡាញ់យើងទៅព្រោះគេនៅនឹកអរិនសងសាគេគេគ្មានពេលទំនេរសម្រាប់ឲ្យយើងទេទោះបីពេលគេទំនេរក៏គេមិនដែលខ្វល់ឈប់គិតថាគេស្អីយើង ទៅវិញពេលគេនៅនឹងសង្សារ